យើងអុយអុយអុយឃើញស្រីស្លៀកពាំងខោរ៉ាប់ហើយគុណខ្លីធ្វើឲ្យខ្ញុំព្រួយភ័យប្រទេសស្រីស្រីត្រង់យើងចិត្តខ្ញុំរំភើបញាប់ញ័រឃើញស្រីស្រីល្អ ទៅសំឡងស្ងួនចង់គេរៀងអូនអូនសំមែនបត់នឹងដាស្រីបាបានបណ្ដាអូនមួយថ្ងៃបែដងរីរីក្រៃយកជើងយកដៃអូនហើយដាអូនដួងចិត្តខ្ញុំរំភើបញាប់ញ័រឃើញស្រីស្រីល្អល្អ សសូមលេងវើទួមើមកពីរូងពីក្រោយរើសំតัวហើយគួរឲ្យខ្លាញ់ខ្លាញ់ណាខ្ញុំហរគូខ្លីសម័យកាលនិយមហរគូខ្លីសំណងប្រលឹងអូស្រសាទេនេះមែនទុកខាងអ្នកណាអ្នកណាក៏ដឹងថាខបនឹងសំនឹងស្រ័យណាទៅតែទៅសំនឹងស្មួន ចុកកែរៀងដូចអូសុំមែនមកនឹងណាស្រីបាទ មុនដល់អូនមួយថ្ងៃពេលដងរាយរាយក្រៃញ័រជើងញ័រណៃអូហើយណាអូនអូរពុទ្ធិសមមកគេអូរពុទ្ធិ រូបគូខ្លីសម័យគេនិយមគេនិយមរូបគូខ្លីសមណាស់ណាប្រលឹងអូសសាទេនឹងមានមេកំខាំងអ្នកណាណាណាក៏ដឹងថាខំមិននឹងសមណាស់ខ្លីដើរទៅដើរទៅសមឡើងស្ងួនចង់ចេះរឿងដូចអូនសមមែនមកដឹងណាស្រីបើបានប៉ុន្តែអូនមួយថ្ងៃបេះដូងរីករាយខ្លាញ់ញ័រចិត្តញ័រដៃអូនហើយដើរទៅដើរទៅសមនឹងស្ងួនចង់គេរៀងដូចអូន កនឹងណាស្រីមើបានមុនដល់អូនមួយថ្ងៃពេលដងរីករាយក្រៃដល់ជើងញ័រដៃ សិក្សាលោក្រែប្រមាប់មាប់មាប់មាប់មាប់សបសាសាកាតាប្រេតានេះកមាប់ប៉ុណ្ណឹងមានអីមិនល្អកមាប់មាប់មាប់ណាកមាប់មាប់មាប់ណាកមាប់មាប់មាប់ប្រេតាសិក្សាលោក្រែប្រមាប់មាប់មាប់មាប់មាប់មាប់ប្រហែលបងនឹងភ្នែកតាំងតាំងអញចឹងស៊ីនឹងមកបងណាសបសាសាចេះចាំក្រៅបន្តិចសបស្លាប់ខ្មែរក្រែ សងសងក៏តបលេខតែមិនមកប៉ុណ្ណឹងមានអីមិនល្អកុំមកមកមកលកុំមកមកមកលកុំមកមកមកលេខទាំងសាច់សងក៏ត្រូវមកមកមកមកមកសងសងក៏តបលេខតែមិន Selamat oh,